យុវជនក្រុងព្រះសូរិយា បញ្ចេញស្នាដៃបទចម្រៀងមួយបទជាលើក ដំបូងថ្វាយដល់ព្រះនាងតូចនរោត្តមចេណាខ្ញុំជាកូនខ្មែរ នេះគឺជាលើកដំបូងហើយដែលយុវជនម្នាក់នៅក្នុងក្រុមពេសូរិយាដែលជាក្រុមសាវជ្រាវបានបញ្ចេញនៅស្នាដៃនិពន្ធបទចម្រៀងថ្វាយព្រះនាងនរោមចេណាដើម្បីអបអរនៅពិធីភ្ជុំបិណ្ឌឆ្នាំនេះបទនោះផងដែរគឺមានចំណងជើងថា ទៅធ្វើបុណ្យភ្ជុំត្រូវបាននិពន្ធទំនុកចម្រៀងនិងរបៀបច្រៀងដោយលោកវីរៈវ៉ារនី ដែលមានតួនាទីជាអនុប្រធាន ផ្នែកស្រាវជ្រាវចងក្រងនិងផ្សព្វផ្សាយនៃក្រុមពេសូរិយា។ លោកវីរៈវរនី បានអះអាងថាលោកនិពន្ធបទនេះឡើងជាពិសេសមួយគត់សម្រាប់ព្រះនាងនរោត្តមចេណាតាមការស្នើសុំដែលមានព្រះអង្គម្ចាស់ក្សត្រី នរោត្តមបុផារី ដែលជា ព្រះ ប្រធាន ក្រោមការបរិជ្ជកិច្ចចាត់ចែងនៃសម្ដេចព្រះមហិសារានរោត្តមចក្រពង្គលោកបានបញ្ជាក់ថាខ្ញុំសរសេរបទនេះឡើងក្នុងគោលបំណងបង្ហាញពីរបៀបរបបនៃទំនៀមទម្លាប់បនភ្ជុំបិណ្ឌ និងពីប្រវត្តិបុណ្យភ្ជុំបិណ្ឌដែលកើតឡើងក្រោមស្នាព្រះហស្ថរបស់ព្រះបាទអង្គឌួងដែលជាកូនខ្មែរមួយចំនួនពុំបានដឹងឡើយលោកបានបន្ថែមទៀតដែរថាសប្តាហ៍នេះក្រៅពីបំពេញការងារយ៉ាងស្វិតស្វាញសម្រាប់ការស្រាវជ្រាវនិងផលិតវីដេអូផ្សាយក្នុងក្រមព្រះសូរិយាលោកក៏ឆ្លៀតពេលខ្លះៗតែងចម្រៀងដោយក្តីស្រឡាញ់លោកថាលោកក៏ធ្លាប់ជាប់ជ័យលាភីខ្លះៗដែរពាក់ព័ន្ធនឹងតែងនិពន្ធនេះ ប៉ុន្តែកន្លងមកលោកកំរននឹងតែនិពន្ធបទចម្រៀងសម្រាប់អ្នកណាឡើយខណៈពេលកន្លងមកនោះលោកក៏ធ្លាប់បញ្ចេញស្នាដៃបទចម្រៀងមួយបទផងដែរសម្រាប់កពូតារាចម្រៀងមាសសុកសោភា តាមរយៈបទថ្ងៃជួបថ្ងៃព្រាត់គ្នាយ៉ាងណាមិញបើតាមលោកវីរៈវ៉ារានីប្រសិនបើស្នាដៃរបស់លោកមានការគ្រប់គ្រងខ្លាំងនោះលោកនឹងបន្តនៅស្នាដៃនិពន្ធនេះថ្មីបន្ថែមទៀតព្រោះវាជាការស្រឡាញ់និងចូលចិត្តរបស់លោកផងដែរ ក្រៅពីការស្រាវជ្រាវនិងចងក្រងឯកសារភាពយន្តនាសម័យដើមអើបាំងហូលថ្មីសមមែនណាស្រស់ឆោមឆាយអើបាំងហូលថ្មីសមមែនណាស្រស់ឆោមឆាយធ្វើបំជុំដើរចិនសំបាយធ្វើបំជុំដើរចិនសំបាយអានិសងទាំងឡាយសាយក្រុមក្រុមជាតិអានិសងទាំងឡាយសាយក្រុមក្រុមជាតិ អីណែស្រីស្រងស្រងនឹងស្រីស្រងកល្យានអីណែស្រីស្រងស្រងនឹងស្រីស្រងកល្យាន ស្រនេះហើសានស្រចំណានស្រនេះហើសានស្រចំណានតែខ្លួនភំផានទៅធ្វើបន់ខ្ញុំតែខ្លួនភំផានទៅធ្វើបន់ខ្ញុំខ្ញុំជាកូនខ្មែរ អាវប៉ាំងហូលថ្មីសមមែនណាស្រស់ឆោមឆាយអាវប៉ាំងហូលថ្មីសមមែនណាស្រស់ឆោមឆាយធ្វើមិនខ្ញុំដល់ជិនសំបាយធ្វើមិនខ្ញុំដល់ជិនសំបាយអានិសងទាំងឡាយខ្សែក្រុមក្រុមជាតិអានិសងទាំងឡាយខ្សែក្រុមក្រុមជាតិ